Música ស្បៃពីកាយសំសារអត្ថាបានអង្អែលសពប្រានមានសល់ត្រកណាក្លិនក្រអូបបងអោបថាតែជីវ៉ាព្រឺព្រួចទុនអកាយា ដើមទ្រូងស្រីសាច់សកជ័យក្នុងទ្រូងព្រួយភ័យត្រលព្រើនេត្រារូបអូនស្រស់ដងខ្លួនសំនឹងហាត់ថាចង្កេតដូចទេពធីតាឲ្យចេតនា ដូចគ្មានទាស់អ្វីតាមទ្រូងបាក់នេះពុំមានស្រវាអោបបងកែវភ្នែកអូនបិទទាំងសងពើខ្សឹបប្រាប់ផង ចិត្តបងរំខានលាយភ័យសែនស្ដាយពេលភ្ញាក់ដឹងខ្លួនយើសពច្បាស់ពេកបកស្ទើរស្រែកយំស្ដាយមៀតមកមិនបានថ្នាក់ធ្នងឲ្យអស់ចិនណា និត ប់ច្បាស់ពេកបងស្ទើរស្រែកយំស្ដាយមានមុំមិនបានថ្នាក់ថ្នមឲ្យអស់ចិនតាអូនស្អាតណាស់តែបើនៅដល់ទីណាជាតិនេះតើធ្វើយ៉ាងណារួមស្នេហ ដូចក្នុងសូបិន